ពងរស្វាយជ្រុំជំរុំបុកផាក្លិនខ្លែកាស្លាស្ទើទៀវក្រភូមិញៀវវងគៀបក្តាមប្រដេវិជ្ជយំជំនុំរូបខ្ញុំជាអ្នកចំណាយស្រុករលាពីជាងារចំបាន មូលអាឡែងភូមិគោបន្ទាយព្រះរាជាគាត់ត្រូវជាស្រុកខាងម្ដាយភូមិអត់លងស្មាយបាយខុនចងបាយខែរះបាំងភ្នំត្រនំគ្រៀងលាវភូមិគ្រងយើងគ្រាវព្រះបាទ បុប្ផាពងរោស្ដាប់ក៏ដើមឆំ ក្រៀមលៀវភូមិគ្រួងជើងគ្រាវព្រះបាលីឡាយជ្រៃបាក់ស្វាយតងបងសូមតោងស្បៃអូនកំដំដៃបំភ្លេចរូបបង បុផាពងរកស្ដាប់ក៏ដើមឆោទៀងបងផ្ដែផ្ដាំទៀវតូចតង